តើយល់ឃើញនៅលើចំណុចមួយដែលថាអាចកសោបបានជាចំនួនច្រើនបាទហើយសំថាមានចងល់យ៉ាងណាទៀតនោះ ចាំដោះស្រាយបន្ថែមជាជាជាជារូបភាពរួមគឺទៀមទាឲ្យយុវជនយើងនឹងស្គាល់ពីវប្បធម៌របស់ខ្លួនច្បាស់ ស្គាល់តម្លៃខ្លួនឯងនឹងច្បាស់ស្គាល់ខ្លួនឯងច្បាស់ស្គាល់ខ្លួនឯងឲ្យច្បាស់នៅលើចំណុចនេះ ច្បាស់ណាស់ពេលដែលយុវជនខ្មែរក្រោមទាំងអស់ហ្នឹងចាប់ផ្ដើមស្វែងយល់ពីខ្លួនឯងយុវជនយើងនឹងដឹងថាខ្លួននៅខ្វះខាតអីព្រោះដើម្បីបានសិទ្ធិសេរីភាព យើងត្រូវស្គាល់ថាបច្ចុប្បន្នហ្នឹងយើង មានសិទ្ធិសេរីភាពគ្រប់ហើយណាបាទ ដើម្បីឲ្យស្គាល់ឲ្យស្គាល់ថាសិទ្ធិសេរីភាពដែលពេញលេញទៅតាមអង្គការសហប្រជាជាតិផ្ដល់ឲ្យផ្ដល់ឲ្យសិទ្ធិប្រជាជនជាតិដើមទៅពេញលេញនៅក្នុងសិទ្ធិទាំងពីរនេះយើងមើលឃើញសិទ្ធិនៅក្នុងឆ្នាំ1948គឺជាសិទ្ធិរួមមិនចំពោះជនជាតិដើមទេ មនុស្សទូទៅនៅលើសកលលោក អានឹងគេមានសិទ្ធិក្នុងការរស់នៅមានសិទ្ធិនៅក្នុងការទទួលតម្រេះវិជ្ជាមានសិទ្ធិនៅក្នុងការជឿទៅតាមសាសនាសេរីជំនឿហើយនឹងក្រុមណាដែលគេពេញចិត្តនោះយ៉ាងតែដោយឡែកនៅក្នុងឆ្នាំ2007មានសិទ្ធិមួយទៀតគឺសិទ្ធិនៃម្ចាស់ទឹកម្ចាស់ដីសិទ្ធិសិទ្ធិជនជាតិដើម មិនថាអ្នកនឹងកូនចៅតតំណប៉ុន្មានចំនួនទេអត់មាននិយាយរឿងចំនួនប៉ុន្តែគេតវងតកូលបោះជីដូនជីតាគេជាអ្នកកាន់កាប់ទី1នៅទឹកដីនោះសត្វនោះហើយបច្ចុប្បន្នហ្នឹងខ្ញុំប្រកបណាឃើញយុវជនយើងមួយចំនួនចាប់ផ្ដើមចែកផ្សាយទៅឯទឹកដីកម្ពុជាក្រោមយើងហ្នឹងបាទដោយមិនមានការរកគួនពីអាជ្ញាធរឡើយ បានន័យថាអញ្ញាធរមិនហ៊ានប៉ះពាល់ជាមួយនឹងអង្គការសហប្រជាជាតិទេឬក៏គេសន្សំកំហុសយកបានច្រើនមិនទេនេះគឺជាច្បាប់របស់អង្គការសហប្រជាជាតិយើងអត់មានធ្វើអីទាំងអស់បើគេបង្ខិតបង្ខំគេរដ្ឋបတ်យុវជនយើងហ្នឹងវៀតណាមមានបញ្ហាព្រោះអាហ្នឹងជាជាច្បាប់របស់អង្គការសហប្រជាជាតិចេញសេចក្តីប្រកាស គេហៅថា declaration អឺអត់ទេអឺអានោះគេហៅ UN drip ចាសេចក្តីប្រែជាខ្មែរសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើមអញ្ចឹងណាអំពីឥឡូវគេហៅថារាជរបស់ indigenous people ប្រជាជាតិដែលគេតអម្បោរបស់គេនោះ បាទជាកូនចៅជាទួតជាលួតជាលាប៉ុន្មានចំនួនដូចខ្ញុំកណាត់ទូចឹងមិនដឹងទេគេអត់និយាយប្រហែលចំនួនប៉ុន្តែអ្នកនឹងមានឈាមជាជាដូនជាតាដែលគេកាន់កាប់ទឹកដីនឹងទី1អ្នកដែលកាន់កាប់ទី1នៅទឹកដីអញ្ចឹងទោះបីអ្នកឯងគ្រប់គ្រងអំណាចយកពន្ធយកអីអត់ដឹងទេប៉ុន្តែគេត្រូវមានសិទ្ធិពិសេសមួយ លើសពីអ្នកដែលមកក្រោយអ្នកណាមកជាជនទី2ដូចជាជនជាតិចាមមកឆ្លៀនពៀនទី2កាន់បានមួយចំនួនកាន់កាប់បានមួយចំនួនយួនជាជនជាតិទី3មកឆ្លៀនពៀនកាន់កាប់បានមួយចំនួនក្រោយមកបារាំងជាជនឆ្លៀនពៀនទី4កាន់កាប់បានមួយចំនួនក្រោយមកជប៉ុនមួយចំនួនទៀតក្រោយមកបារាំងវាយជប៉ុននឹងមួយចំនួនទៀតមួយសាទៀត ក្រោយមកយួននឹងដេញប្រាំងនឹងភាសាទៀតវាវាសាទៅសាមកនៅកម្ពុជាក្រមនឹងច្បោកច្បល់ទៅបាទនិយាយទៅទៅណាយួនវាមកមុន សតវត្សទី17 1623វាចាប់ដើមមកអានោះតាមរបៀបចងសម្ព័ន្ធមិត្តរីឲ្យកូនស្រីមកការជាមួយប្រកូនណាថៃខ្មែរអីចឹងទៅដល់ទៅហើយសុំទឹកសុំដីកន្លែងនេះរស់នៅអញ្ចឹងទៅថា មានគេប្រព័ន្ធមួយដែរថា មានប្រព័ន្ធអញ្ចឹងគូណាលោកចែកគេឲ្យបន្តិចចឹងទៅប៉ុន្តែចែកគេឲ្យបន្តិចហ្នឹងមិនមែនឲ្យសັດអាចដាច់មុខទេចែកឲ្យនឹងដើម្បីស្នាក់បដោះអាសន្នហើយបើដាច់វងតកូលគឺដាច់ទេហើយនឹងត្រូវយកមកវិញបាទនឹងអញ្ចឹងនៅក្នុងច្បាប់របស់រាជវង្សយើងសម័យមុននឹងអញ្ចឹងហើយដល់បន្ទាប់មកទៅប្រាំងវាយចូល ប្រាំងវាយចូលបានមកជប៉ុនវាយចូលព្រោះជប៉ុនចាប់ដៃគូជាមួយអាល្លឺម៉ង់សម័យសង្គ្រាមលោកណា1800ជាងណាណាហើយដល់ហើយប្រាំងមានសម្ព័ន្ធមិត្តនឹងវាយមកសាទៀតចូលមកយកទៀតទៅឆ្នាំ1145យកវិញជប៉ុនយកបានពី41ចូលមកនៅឥណ្ឌូចិនប៉ុន្តែចិត្ត45ហើយបានយកយកបាន3ខែទេ យកផ្ដាច់យកផ្ដាច់តែ3ខែទេ ហើយក្រុមសម្ព័ន្ធមិត្តប្រាំងនោះវាយចូលក្នុងផ្សារទៀតដល់តក្រោយមកយួននឹងក៏គេរដ្ឋហាប់អត់ទេចេះទេចាសិនដល់តបានប្រាំងហើយអាយាកមិញនឹងក៏តស៊ូជវកជវល់ខ្លាំងពេកសង្គ្រាមខ្លាំងពេកប្រាំងចាញ់អាឌៀនមានប្រោ3145នៅយួនជើងបាទវាលាយអាលុតតបឲ្យបងខាតច្រើនខ្លាំងពេក ខ្លួនពេលដែលកំពុងតែចាញ់អាល្លឺម៉ង់នៅស្ពាំងក៏ដោះដូរអានេះឲ្យអាមេរិកចូលមកជំនួសវិញដកខ្លួនថយដោយគេហៅថាដកថយតាមក្បួនយុទ្ធសាស្ត្រកុំឲ្យមានអាម៉ាស់ថាចាញ់សង្គ្រាមដោះដូរការកាន់កាប់គ្នា បានផ្ទៃអានឹងឲ្យបោកដាយបោកដាយមិនបានបានអត់មានប្រសិទ្ធភាពងូរិនយីមនឹងរដ្ឋបហាស្ដេចវាអស់របបស្ដេចតាំងពីនោះមកតាំងពីងូរិនយីមមក ដល់ទៅហើយគេសម្លាប់ពលរន្ទានមួយទៀតបានមានវិធីឡើងវាប្រមាណចំនួនដល់75នេះអលុំវាបានទេមកយួនគុំនេះនឹងបដ ாய் មកតល់សប្ថ្ងៃហ្នឹងយើងអស់ដីប្រាយកដីយើងអស់មានបានធីវយកមកសាកាល5យកទេ5យកតពន់ទេ បាទអត់មានយកដីអីយើងបាត់ប៉ះប៉ល់ទេហើយតដល់មកណែមានបានធីវនឹងកាត់យើងមកសាទៅ អោងរញៀមកាត់យើងបន្តិចបន្តួចងរញៀមអមមានមិនធៀវនោះកាត់យើងនៅកាយក៏រងនោះកាត់ភាសាទៀតដល់យួននេះវាយចូលយកទាំងអស់ដែរយកអស់ហើយបានចែកវិញពួកបណ្ដឹងថាដីក៏កម្ពុជាក្រមដីខ្មែរទាំងអស់ហ្នឹងបាទហ្នឹងឯងដល់ទៅក្រោយមកទៀតនេះយើងលេងគិតទៅរឿងដីទឹកទៀតឡើងអស់ហើយយើងគិតរឿងសัตว์វិញយើងទាសัตว์វិញបាទ ពីព្រោះច្បាប់ឥឡូវតែកណាគេប្រកាសអញ្ចឹងគេមានដាក់នៅក្នុងអង្គការសហប្រជាជាតិអីអញ្ចឹងយើងមិនត្រូវការទៀមទាត់ទឹកដីទេអស់យើងនៅក្នុងហើយបើយើងទាទឹកដីមានទាទឹកដីចរូនចតាយើងដែរហ្នឹងមិនអញ្ចឹងបងជាទូទៅប៉ុន្តែថាយើងនៅក្នុងនោះដែលយើងជាជនជាតិដើមប៉ុន្តែយើងអត់មានសិទ្ធិបានគេតែងច្បាប់នឹងឡើងគេរកវិធីឲ្យ ក្រុមជនជាតិដែលត្រូវបានគេជិះជាន់រំលោភឆ្លៀនពៀនហ្នឹងឲ្យអ្នកនឹងទៀមទាឲ្យមានសិទ្ធិសេរីភាពរបស់ខ្លួនវិញនឹងគេជួយចឹងគេជួយវិធីហ្នឹងដើម្បីឲ្យយើងមានសិទ្ធិឲ្យយើងមានសិទ្ធិគ្រប់គ្រង នៅក្នុងដីហ្នឹងឬមួយថាយើងមានសិទ្ធិទទួលផលពិសេសណែឆ្លៀនពៀនឆ្លៀនពៀនទៅអត់អីទេប៉ុន្តែទទួលផលប្រយោជន៍ទាំងឡាយដែលឯង ជាទូទៅដីបែកកាហែងគ្មានប្រយោជន៍វាអត់ដែលចង់បានទេបងបើដីនឹងរស់នៅមិនបានហើយគ្មានធនធានគ្មានអាណាចម្លាយចំណាយកម្លាំងមកវាយយុទ្ធអីហ្នឹងទេអត់ទេអត់ដាច់ខាតចឹងបើវាមានសម្បូរឥឡូវព្រះអង្គខ្ញុំកណាសួរតើខ្មែរយើងនេះនៅកម្ពុជាក្រមតែយើងសម្បូររុងរឿងយើងមានដែលឃើញដីចង់បានដីនៅខាងយួនជើងទេអត់ទេអត់មានដែរទេ អត់ដែលចង់បានហើយចម្ប៉ានេះអាមៀងទ្រុងហ្នឹងបើចម្ប៉ាហ្នឹងមិនមកឆ្លៀនទៀនយើងក៏យើងអត់ទៅវាយដែរនឹងកាលជំនាន់ប្រគួតណាទី7បាទបើមិនមកឆ្លៀនពៀនទេមកចង់បានពីព្រោះតលេសាបយើងក៏សម្បូរត្រីហើយពួកវារស់តែដោយសារតលេដោយសារត្រីដោយសារការនេសាទទេតើវិច័យដន់អីវា វិឈៀងចូលនេសាទទៅធ្លាយធ្លាយមកខាងតំបន់ដែនដីកម្ពុជាក្រមដែរដែលដែលត្រីពីទលេសាបហូរទៅវាពេញពេកនៅតណេះហ្នឹងអាងទលេសាបហ្នឹងវាហូរហៀពេកវាហូរហៀត្រីទៅដល់កម្ពុជាក្រមវានេសាទមកប៉ះម្ដងតហ្នឹងបានជាស្រាវស្រាវទៅឃើញថាកន្លែងនេះជាកន្លែងត្រីសម្បូរហើយត្រីសាបទៀតត្រីទឹកសាបទៀតព្រោះគេនេសាទតែសមុទ្រទេ បានគេឈានចូលទៅដល់ ការឆ្លៀនពៀនចង្វៃប្រដើមយើងហ្នឹងបើឃើញធនធានហ្នឹងធនធានត្រីនេះព្រះអង្គបើសិនថែទាំទលេសាបវាចិញ្ចឹមអាស៊ីអាននឹងទាំងមូលក៏ហូបអត់អស់ដែរទលេសាបខ្មែរឲ្យតែធ្វើត្រូវឲ្យ តែត្រៀមចំដោយតាពីដើមបងទលេសាបមួយទាំងមូលរហូតដល់ថៃហៅសមុទ្រទៅអឺហ្នឹងឯងថៃទលេហ្នឹងទលេហ្នឹងភាសាថៃថាសមុទ្រ ទលេហ្នឹងមិនមែនពាក្យខ្មែរទេថាលេថាលេហ្នឹងប្រហែលថាសមុទ្រអាហ្នឹងភាសាថៃតាណាហើយសាបនេះជាភាសាខ្មែរតែជាយកមកបើបើថាថាលេជាទូទៅថៃគេថាថាលេវាត្រូវតែទឹកប្រៃហើយអត់មាន សមុទ្រណាសាបទេអត់ទេអត់មានទេដូច្នេះ សាបជាពាក្យខ្មែរតលេជាពាក្យថៃអានោះសម្ដេចជួនណាត លោកមានបន្ទូលអញ្ចឹងថាថាលេហ្នឹងថាបទភាសាភាសាពាក្យទៅថាប្រែនោះតលជើតអញ្ចឹងណាទឹកនោះបើថាបើថាប្រែវាតលជើតហើយបើថាបើមិនជើតទេខ្មែរនោះតលសាបអញ្ចឹងហើយអញ្ចឹងខ្មែរជាសាបជាភាសាខ្មែរលេជា ភាសាបាថៃ និយាយថាត្រីដែលនៅក្នុងទលេសាបហ្នឹងគេមើលឃើញទៅពេលដែលទឹកឡើងដល់កម្រិតកំពូលទលេសាបហ្នឹងទឹកហ្នឹងធ្វើទលេសាបហ្នឹងឲ្យคล้ายទៅជាទលេសាប2ដងធំជា2ដងដែលយើងមើលទៅដាច់កន្ទុយភ្នែកហ្នឹងណាព្រោះហេតុតែភោគផលធម្មជាតិរបស់យើងហ្នឹងហើយបានកើតជាមានជនឆ្លៀនពៀននឹងចូលមកគេចង់បានអញ្ចឹង នឹងកណានិយាយអំពីរឿងភោគផលនៅដែនដីសណ្ដោទន្លេមេគង្គនឹងវាហូរហៀមកដល់ប្រជាណាចក្រកម្ពុជានឹងអញ្ចឹងជីដូនជីតាអ្នកហ្វូណននឹងផ្អែកទៅលើកម្លាំងរុញច្រាននៃទន្លេមេគង្គនៅភក់លបាត់រលកសំសើមទន្លេមេគង្គនឹងហូរមកគាត់គាត់បញ្ជូន សមត្ថភាពភក់លបាប់នឹងឲ្យកកើតទៅជា ទំនាបមួយហៅថាទីទំនាបទន្លេមេគង្គហ្នឹងទៅជាដែនដីសណ្ដនហ្នឹងគេហៅថាដែនដីសណ្ដនហ្នឹងគឺទីវាលទំនាបដែលប្រកបផលកសិកម្មដំណាំស្រូវដំណាំកសិផលនានាដំណាំផ្លែឈើណា គឺថាផ្ដល់ផលប្រយោជន៍យ៉ាងមាក់ហេមា បើថារស់នៅមកជួរតលេទេហ៎ អត់ចាំបាច់ធ្វើអីទាំងអស់ស្រូវគ្រាន់តែយកទៅសាបព្រោះចោលហើយចាំតែដល់ពេលទៅដល់ពេលត្រូវទៅយោតកាត់យកមកត្រីទ្វាអីដូចលោកអាចារ្យប៉ាងខាត់លោកមានមានបន្ទូលថាដាំទឹកមួយឆ្នាំងនៅក្នុងចង្ក្រានហើយគ្រាន់តែចេញយកស្អីទៅអូសត្រីបន្តិចទៅបានត្រីយកមកស្លោព្រាមចាំបាច់ទេសក្រីជីដើមជែកដើមអីគ្រាន់តែទៅពោះចោលទៅហើយមិនចាំបាច់ថែទាំអីទេ ដោះឯងតែម្ដងកើតជាភពផលកសកម្មនឹងនឹងគឺគឺកើតពីភពល្បាប់នៃទន្លេភពល្បាប់ទន្លេ មានជីជាតិសម្បើមណាស់ទេមានជីជាតិណាខ្ញុំប្រគល់ណាច្បាស់ហើយដល់ស្រុកខ្មែរឥឡូវជីឥឡូវគេមិនចាំអាចធ្វើ compost ទេគេយកតដីបាតទន្លេ នឹងយកមកធ្វើជាជីលក់នឹងយកលុយមិនអស់ហ្មងកាលនៅកម្ពុជាខ្ញុំកណាឃើញអ្នកដែលលក់ដើមឈើដើមអី ទៅបាភក់បាតលេបាភក់បាតបឹងមកហាលឲ្យតែស្ងួតទៅហើយ កាយកាយច្បល់ជាមួយស្មៅអីដាក់នៅ ក្នុងថោក្នុងអីហ្នឹងដាំគ្មានអីល្អស្មើបើថាផលិតទៀតទាំងថោទាំងថោយកទៅលក់ហ្នឹងយកតែភក់បាតព្រែកមកហើយដាក់ផលិតទៅដោះផ្កានិយាយពីតាំងលំអល្អជាទីបំផុតគឺថាភោគផល នៅឯប្រជាណាចក្រកម្ពុជានោះក៏ដោយកម្ពុជាក្រមនេះក៏ដោយបើយើង ចេះប្រកបរបរចិញ្ចឹមជីវិតទៅតាមបែបសាមញ្ញសាមញ្ញនេះតែពិតដីរបបនោះហាក់ដូចជារាងម៉ត់ខៃល្អណាមកថាមកឈឹងម្ដងព្រះអង្គហើយមានជាតិខ្មៅហើយប្រកបទៅដោយជីជាតិមកពីអីវាអណ្ដែតលើពួកត្រង់ពួកលបាប់ទាំងអស់នេះវាកើតពីសកាត្រីកំអែលត្រីហើយកំអែលត្រីនឹង នៅនេះគេហៅ seaweed ទៅ ស៊ីវីតនឹងគេគ្រាន់តែយកធុងមួយមកបាញ់លើដើមឈើនឹងមានជាតិស៊ីវីតតែបន្តិចទេអាចំអាបរបស់ត្រីនោះល្អបំផុតចំពោះធម្មជាតិស្រូវក៏អញ្ចឹងរុក្ខជាតិអីទាំងអស់អាលេងវល្លជាតិអីហ្នឹងគឺផលិតរំចង់កឆែតអីដើមជេដើមស្វាយដើមក្រូចដើមអីគឺថា ត្រូវនៃចំអាបរបស់ត្រីហ្នឹងអាចត្រី អាចអីនៅក្នុងបាតពេកបាតអីទលេសាបទៅក្រាំងហ្នឹងត្រីមហិមាហ្នឹងកំអែលរំអិលសកាត្រីស្លាប់ដល់ចាស់ទៅឆ្អឹងត្រីហើយនឹងអាចត្រីអាចអីហ្នឹងមហាជាជាតិម្ដងហើយទឹកសាបទៀតអស់ចាណាស់ទៀតធួរតែតែទឹកនឹងមានតំណែងតំណងគ្នាល្អណាអាជីវជាតិនឹងតែម្ដងបានអាហារបរិភោគ មានជីជាតិមិនអីដីភក់បាតទលេ នឹង មាន ជីសម្បើណានិយាយមកហ៎និយាយមិនអស់តែអាត្មាចង់ឲ្យបងជួយបញ្យល់ពាក្យថាសិទ្ធសេរីភាពផងហើយនឹងការឥឡូវយើងមិនបាច់សិទ្ធសេរីភាពយើងយល់ហើយណាតែអាត្មាចង់ឲ្យបងប្រើពាក្យថាត្រៀមវិញបាទពាក្យថាត្រៀមហ្នឹងតើ មានន័យយ៉ាងម៉េចឧទាហរណ៍ថាមុននឹងយើងប្រឡងបាទ តើយើងត្រូវតែត្រៀមយក នៅវិញ្ញាសាអីខ្លះឬក៏ចំណេះដឹងអ្វីខ្លះដែលយើងត្រូវយកមកប្រឡងឥឡូវបងជួយបញ្យល់បាទដោយខ្ញុំប្រគុណណាកើតមកអឺអបអង្គគិតថាត្រៀមឥឡូវខ្ញុំប្រគុណណានិយាយពីជីវិតមនុស្សម្នាក់ម្នាក់បាទណាយើងកើតមកម្នាក់ម្នាក់វាឆ្លង កាត់3ដំណាក់កាលដំណាក់កាលទី1គឺយើងរៀនអញ្ចឹងទេណា បើព្រះអង្គសរិនលោកថាតាំងហើយអីមួយទៀតទេបើចောက်កោយទៅលោកថាណាភ្លេចកដាលហ្នឹងខ្ញុំស្ដាប់លោកពីព្រលឹមវិញប៉ុន្តែជាប់រឿងច្រើនពេកក៏ភ្លេចទៅ បានន័យថាយើងរៀនយើងរៀនហ្នឹងដើម្បីត្រៀមស្វែងរកទ្រព្យសម្បត្តិ ស្វែងរកទ្រព្យសម្បត្តិហើយត្រូវទៅទីណាលោកមានទូលពីរឿងសេរីបាទសេរី3ប្រការណោះបាទនៅខាងសុរិននឹងវេកញែកបញ្ហាសេរី3ប្រការនឹងដោយឡែកផ្សេងអូសេរី3ប្រការ ទី1ព្រលឹមឡើងសេរីក្នុងមុខបាទសេរីក្នុងមុខនឹងលោកថាឲ្យត្រូវខំប្រឹងមើលប្រឹងសិក្សាទាំងអស់ប្រើវិញ្ញាណទាំង5ហ្នឹង ព្រោះវិញ្ញាណទាំង5ក៏នៅលេងមុខហ្នឹងលំឡើងឲ្យលុបមុខហ្នឹងយកទឹកលុបមុខហ្នឹងគឺថាលៀងជំរះនៅអវ័យដែលយើងមិនចេះខំប្រឹងរៀនទាំងអស់នឹងក្នុងក្នុងវ័យទី1បលឹមនឹងស្មើនឹងវ័យទី1លោកបែងចែកចឹងមានអត្ថន័យម្យ៉ាងដល់ទៅថ្ងៃត្រង់សេរីនៅដើមទ្រូងចាចាស់យើងថាយកទឹកលាបទ្រូងលោកថា ត្រូវប្រើធ្វើអ្វីក៏ដោយត្រូវយកដើមទ្រូងនឹងគឺជាគោលទាំងអស់ដើមទ្រូងគឺជាទីតាំងរបស់បេះដូងជាទីតាំងរបស់សួត គឺកន្លែងដែលចិត្តស្ថិតនៅបាទណាហត្ថយវត្ថុគឺត្រូវប្រើការគិតឲ្យច្រើន មានការអត់ធ្មត់ពិចារណា ត្រេះរិះវែកញែករហេតុផលពីអ្វីដែលយើងបានរៀនពីក្មេងមកទាំងប្រមាណហ្នឹង មុននឹងប្រកបរបបចិញ្ចឹមជីវិតទាំងអស់នឹងត្រូវមានការបែងចែកពិចារណាខុសទៅហេតុហើយនឹងផលច្បាស់លាស់នៅក្នុងពុទ្ធសាសនាមានហេតុហើយនឹងផលគឺអំពើត្រូវហើយនឹងខុសជាទូទៅយើងណែជាពិសេសយុវជនយើងនៅកម្ពុជាក្រោមដែលដូនតាយើងធ្លាប់ប្រតិបត្តិទទួលការអប់រំពីពុទ្ធសាសនាឡើយប្រជាពលរដ្ឋខ្មែរក្រោមគឺជោគជាំទៅដោយ ការអប់រំនៃពុទ្ធសាសនាអញ្ចឹងយើង ចេះបែងចែកអ្វីដែលហៅថាត្រូវអ្វីដែលហៅថាខុសអត់មានឲ្យច្បោកច្បល់គ្នាទេខ្មែរក្រមអត់មានច្បោកច្បល់រឿងត្រូវហើយរឿងខុសទេណាគាត់បែងចែកច្បាស់អ្នកណាធ្វើខុសគឺគាត់មិនសុខចិត្តទេបើអ្នកណាធ្វើត្រូវគាត់នៅតែទ្រាំរស់ជាមួយអ្នកនឹងបានអញ្ចឹងទេពួកខ្ញុំកណាមើលឃើញហេតុផល ច្បាស់លាស់កាលដែលបារាំងចូលមក តែប្រាំងគេវាយយកទឹកដីយើងដាក់ធ្វើជាទឹកដីប្រាំងហ្នឹងនិយាយទៅខ្មែរក្រមជាជនជាតិប្រាំងទេតាណាពីឆ្នាំ1862មកហ្នឹង ខ្មែរក្រមជនជាតិប្រាំងតាជនជាតិប្រាំងឡើងប្រហែលឆ្នាំហ្នឹង99ឆ្នាំអេពី62មកទល់49អត់ទៅប្រហែល100ឆ្នាំទេណាទៅប៉ុណ្ណឹងពី62មក សាច់ទឹកទៅបកលមកឲ្យសងវិញបាទគឺសច្ចានុប្អប់អានអនុប្រទានឬក៏1362 362មកដល់មកដល់900ថា40ឆ្នាំចាស់40ឆ្នាំហើយថែមនៅនេះ49ទៀតវា89ឆ្នាំខ្ទង់នោះខ្ទង់89 80 7 88អីហ្នឹងណាខ្ទង់នោះខ្ទង់ប៉ុណ្ណា ចឹងវាមិនដល់100ទេសម្រាប់ខ្មែរក្រោមយើង មួយប្រាំងណាបាទ89ឆ្នាំប៉ុន្តែក្នុងនោះវាមានយួនលេឡំហើយវាមិនខ្មែរយើងដាច់តែឯងទៀតទេវាមានឆ្លៀនពៀនចូលមកដោយចំណាទូលពីមុនមកហ្នឹងណាទេយើងនិយាយដាច់តែឡៃតែកម្ពុជាក្រោមព្រោះនោះគេហៅគូសាំងស៊ីហ្វ្រង់សែហើយនៅកម្ពុជាក្រោមយើងនឹងមានតំណាងរា6នាក់នៅសភា5នោះគេចាត់ជាទឹកដីរបស់គេ អានឹងទឹកដីរបស់គេកន្លែងនោះនៅសល់ខ្មែរ6នាក់ដូចគ្នានៅខ្មែរយើងដល់តែ6នាក់ដូចគ្នាអានោះឥឡូវចាត់ទុកថាដែនដីឯនាយសមុទ្ររបស់ខ្មែរចុះបាទណានោះពួកយើងមានតំណាងងារ6នាក់ដែរឥឡូវហ្នឹងតើយុវជនទាំងអស់នោះត្រូវត្រៀមខ្លួនម៉េចត្រៀមខ្លួនដូចព្រះអង្គមានទូលចឹងថាវាសនាកម្ពុជាក្រមមុនហើយនឹងក្រោយយើងត្រូវតបានហើយ ត្រូវតែបានចឹងម្ដងត្រូវតែបានសិទ្ធិសេរីភាពជាម្ចាស់ទឹកម្ចាស់ដីនឹងដាច់ខាតវៀតណាមត្រូវទទួលត្រូវតែផ្ដល់ឲ្យណាប៉ុន្តែនៅលើយើងត្រូវត្រៀមព្រោះដល់បានមកហើយខ្លាចថៃវាអត់ជាប់អាសិទ្ធសម្រាប់វាសនាខ្លួនដោយខ្លួនឯងហ្នឹងដល់បានមកហើយបើថៃអត់ជាប់ក៏ដូចតែអ៊ីស៊ីមកពីដើមហ្នឹងកាលដែលពកទីគេគេដកទៅនោះ គេឲ្យអ៊ីស្ទីម៉ូហ្នឹងឯករាជ្យខ្លួនឯងឲ្យសម្ដេចវាសនាដោយខ្លួនឯងប៉ុន្តែគាត់ថែវាអត់កើតវាអត់មានអ្នកត្រៀមខ្លួនចាំអ្នកត្រៀមខ្លួនចាំនោះគឺអ្នកដែលត្រូវសិក្សាអ្នកដែលមានវិជ្ជាក្រុមយុវជនដែល សង្វាតសិក្សាគ្រប់សពបែបយ៉ាងឲ្យតែខំប្រឹងរៀនរៀនស្អីក៏ដោយជាយុវជនណាខ្មែរក្រមនឹងត្រូវត្រៀមរៀនអានោះត្រៀមខ្លួនណាដល់ទៅ ការពារអត់បានឥណ្ឌូនេស៊ីចូលទៅត្រួតភាសាទៀតនឹងមិនថាចូលទៅយកវិញដល់ទៅក្រោយមកមានច្បាប់ក្រោយទៅទឹមទាបានថ្មីថ្មីនឹងភាសាទៀតក្រោយនឹងទៀតលើកទី2លើកមុនឲ្យពតតិយាពតតិយាណាពកពកតិយាជនជាតិពកតិយាគេប្រគល់ឲ្យហើយថៃវាអត់បានបានឥណ្ឌូនេស៊ីនឹងចូលទៅយកឆ្លៀតសំសំសំសំចូលក្នុងរដ្ឋថៃបាន កសោបក្តោបយកទាំងអស់បណ្ដោយទៅអាហ្នឹងវាជាមេរៀនរបស់យើងឥឡូវថាយើងនឹងឲ្យតាវិចកូវីដអីអាលទៅអ៊ីស្ទីម័រនឹងទីម៉ូឡាស្តេនឹងដើម្បីពីព្រោះទីម៉ូឡាស្តេនឹងមុននឹងគាត់បាននឹងគាត់ជាប្រធាន UNPO ទៀតលោកដុកទ័រមួយហ្នឹងគាត់ជាប្រធាន UNPO ហ្នឹងហើយគាត់តំណាក់តំណងជាមួយ ប្រទេសអូស្ត្រាលីនេះអូស្ត្រាលីនេះជួយអន្តរាគមន៍បញ្ជូនពេទ្យបញ្ជូនអីទៅរ៉ាម៉ូហូតា ណាកាលនោះគាត់មិនទាន់បានទេទាន់បានសម្រាប់វាសនាខ្លួនដោយខ្លួនឯងណាហើយពេលនោះគាត់ប្រធាន UNPO ពេលគាត់ពងទាហ្នឹងឥឡូវខ្មែរក្រមយើងចូលជា presidency នៃ UNPO ជាប្រធានណាឡូវវាក្បែរតាមប្រធានព្រោះយើងការនិរញ្ញវត្ថុអីហ្នឹងយើង treasurer UNPO ឥឡូវហ្នឹងខ្មែរក្រមណា ឡើងដល់ណាលោកណាលោកមេធាវីមួយនៅសប្រាំងហ្នឹងណាសប្តាហ៍ថ្ងៃជាអនុប្រធានសហព័ន្ធហ្នឹងបាទណាគាត់ទទួលបន្ទុកផ្នែកអឺរ៉ុបហើយពេលដែលប្រជុំ UNPO ទាំងអស់ហ្នឹងខ្មែរយើង ជាអ្នកប្រធានអង្គប្រជុំណាយ៉ាណាលោកម្នាក់នោះសប្រាំងហ្នឹងឈ្មោះថៃអីថៃតុំថៃតុំណាឡូវគាត់ជាអនុប្រធានសហព័ន្ធហ្នឹងវាពីដើមគ្រាន់តែជាណែអ្នកដែលថា ជារបៀបដូចជាអ្នកទទួលបន្ទុកផ្នែកទទួលការប្រជុំអីផ្សេងផ្សេងព្រោះយើងនៅប្រជុំនៅសេណែវវាឆ្ងាយសម្រាប់ប្រធានយើងនៅអាមេរិកបាទដូច្នេះយើង តែទទួលពេលប្រជុំនៅ UN នៅអង្គការសហជីវជាតិនៅញូវយ៉កអីចឹងគ្នាយើងនៅនេះទៅវិចិត្រតែយើងមានគ្នាយើងនៅស្រាំងទៅការទៅប្រជុំនៅ Swiss នៅអីនៅ Geneva ចឹងទៅវិចិត្រ ចឹងយើងចែកគ្នាធ្វើការគ្នាអញ្ចឹងហើយដូចខ្ញុំកណាជំរាបអញ្ចឹងយុវជនរបស់យើងត្រៀមខ្លួនយើង សិក្សាទី1យើងសិក្សាពីវប្បធម៌ហើយធ្វើខ្លួនឲ្យជិតជាមួយនឹងប្រសង់គ្រប់វត្តទាំងអស់ព្រោះទីតាំងដែលថែរក្សាយើងអាចសិក្សាអំពីវប្បធម៌របស់ខ្មែរក្រមបានត្រូវឲ្យជិតស្និទ្ធជាមួយនឹងប្រសង់យុវសាមណៈជាទូទៅស្គាល់គ្នាហើយនៅស្រុកនៅភូមិនោះ ប្រសង់ដែលបួសថ្មីថ្មីក្មេងក្មេងនៅតាមវត្តនឹងស្គាល់គ្នាទាំងអស់នឹងជាមួយយុវជននៅខាងក្រៅនោះមានភាសាអញ្ចឹងថាហាក់ដូចជាមានការគិតឃើញថាយុវជនហាក់ដូចជាគិតថាគាត់នឹងមិនមែនជាជាទូនាទីរបស់គាត់ទេឥឡូវរាល់ថ្ងៃហ្នឹងគាត់គិតគិតគិតថាគាត់រៀនគិតតែរៀនធម្មតាធម្មតាអំពីអត់មានគិតត្រៀមពីដូច ត្រៀមខ្លួនដើម្បីទៀមទានសិទ្ធិសេរីភាពដែលយើងបានមកជាម្ចាស់ការរបស់យើងយើងមិនតាន់ដល់ដល់មានកម្រិតហ្នឹងទេឥឡូវយើងធ្វើម៉េចបំផុសឲ្យគាត់មានអាកម្រិតហ្នឹងគាត់មិនចង់ទៀមទាគាត់មិននឹកថាទៅទាបាទមកអំពីអីមកអំពីយួនគេធ្វើវិធីមួយយ៉ាង សន្សំសន្សំដែលអត់ឲ្យយើងដឹងខ្លួនថាការរៀនអក្សរខ្មែរការរៀនវប្បធម៌ខ្មែរគឺជាការអត់ប្រយោជន៍ តាំងពីសម័យខ្ញុំកណាកើតឡើងមកយើងមើលឃើញថារៀនអសរខ្មែរអត់មាន ដឹងទៅធ្វើអីផងហ្នឹងណាមានយកទៅធ្វើស្រែកើតណាអត់ទៀតព្រោះធ្វើស្រែវាត្រូវតាក់ទងជាមួយនឹងការយល់ដឹងអំពីរឿងឆ្នាំសង្កូវពិធីកសិកម្មហើយស្អីវាវាសរសេរជាយួរតកហ្នឹងថាឥឡូវបងគិតមើលចង់ឲ្យយល់ដឹងថាឥឡូវ យល់ដឹងអំពីរឿងវប្បធម៌ខ្មែរយួនវាបង្រៀនយើង ថាឥឡូវយើងទៀមទីរៀនអក្សរខ្មែរវាឲ្យរៀនតាឥឡូវវាចាប់ដើមឲ្យរៀនប៉ិនឲ្យរៀនវារៀនយ៉ាងម៉េចមិនរៀនពីអង្គរវត្តមិនរៀនពីចរូនចតាយើងណា មែនរៀនពីប្រវត្តិសាស្ត្រសេចក្តីរុងរឿងសេចក្តីថ្កុំថ្កើងឬមួយថាវប្បធម៌ថ្លៃថ្នូរក៏កើតពីក្បាច់ពីក្បូរអីសម្រាប់អាចជួយប្រកបបោះចិញ្ចឹមជីវិតណាបានអត់ទេរៀនអក្សរខ្មែរចេះហើយទៅរៀនប្រវត្តិហូជីមិញរៀនប្រវត្តិប្រទេសវៀតណាមសរសេរជាខ្មែរទាំងអស់ថាឥឡូវយើងចង់រៀនខ្មែររៀនតើប៉ិនរៀនអញ្ចឹងថាឥឡូវរៀនជាខ្មែរទៅរៀនពីប្រវត្តិហូជីមិញរៀនប្រវត្តិពីប្រទេសវៀតណាមស្ដេចអង្គនេះអង្គនោះរបស់វៀតណាមតើ អញ្ចឹងទៅរៀនយួនរៀនពីអានោះមិនស្រួលយល់ជាងចាំអាចទៅរៀនខ្មែរស្អីបងឃើញទេវាធ្វើឲ្យយើងមើលឃើញថាការរៀនអក្សរខ្មែរគឺជាការអត់ប្រយោជន៍អាហ្នឹងអាហ្នឹងដែលយើងទៀមទាថាចង់រៀនអក្សរខ្មែរណាស់នឹងឲ្យរៀនរបៀបហ្នឹងបងឃើញទៅអត់ឲ្យរៀនពីប្រវត្តិសាស្ត្ររបស់យើងមិនមែនឲ្យរៀនពីសេចក្តីថ្លៃថ្នូរដែលជា ផលប្រយោជន៍របស់យើងទេ វាឲ្យរៀនពី យើងចេះអក្សរខ្មែរមែននិយាយខ្មែរ ទៅប៉ុន្តែនិយាយថាពីរឿងអូស្ដេចលោកហូជីមិញនេះកើតឆ្នាំ1890អីចឹងទៅមកដល់ឆ្នាំ1969អីគាត់ស្លាប់អីចឹងទៅនិយាយនិយាយតែចឹងរៀនចឹងមានរៀនពីប្រវត្តិស្ដេចខ្មែរវប្បធម៌អយធម៌ទៅ ក្បាច់យើងខ្មែរនេះត្រូវធ្វើពីម៉េចដោយវាយើងត្រូវការធ្វើក្បាច់ជើងអីរៀនអំពីសាវតារបស់គ្មានអីអំពីរឿងផលប្រយោជន៍ដើម្បីឲ្យទៅប្រកបយកអាចំណេះវិជ្ជាដែលរៀនអក្សរខ្មែរទៅប្រកបរបរចិញ្ចឹមជីវិតបានទេអត់ទេអត់មានប្រយោជន៍ទេរៀនហើយគ្រាន់តែបានតែនិយាយលេងចោលមិនស្រួលយល់គ្នាអត់បាស់ច្បាស់ទៀតវាធ្វើឲ្យយើងមើលឃើញថាការសិក្សាពីអ្វីអ្វីដែលជាខ្មែរនឹងអត់ប្រយោជន៍មកគ្មានប្រយោជន៍អីតតែសោះនោះដើម្បីឲ្យយើងមើលឲ្យយុវជននឹងមើលឃើញអញ្ចឹង អញ្ចឹងរៀនក៏បានមិនបាច់រៀនក៏បានអញ្ចឹងចាំបាច់រៀនខ្មែរអីរៀនយួនបដោយទៅវារៀនដូចតែគ្នាហ្នឹងរៀនដើម្បីយល់តែអានឹងដូចតែគ្នាហ្នឹងហេតុអីចាំបាច់ពិបាកទៅរៀនសោះខ្មែរមួយជាន់ទៀតបងមើលឃើញទេមើលឃើញអាចិត្តសាសបំផ្លាញយើងដោយដោយសន្តិវិធីដែរណានឹងអញ្ចឹងដោយស្ងៀមស្ងាត់ណាដែលយើងចង់និយាយអញ្ចឹងឥឡូវវាចូលមកដល់នៅក្នុងវត្តពុទ្ធសាសនា វានាំឲ្យយើងស្វែងយល់អំពីការរៀនពុទ្ធសាសនាជាភាសាយួនប្រងចាំបាច់រៀនបាលីអីទៀតបើយើងយុវជនវារៀនយួនទៅដល់ថ្នាក់ថាឥឡូវដល់ថ្នាក់ទី12ចាស់ទូតែដូចចាស់ហើយវាចាំបាច់ត្រូវរៀនអក្សរខ្មែរដើម្បីរៀនបាលីអីទៀតបើរៀនបាលីយួនបានដែរបាទមិនអញ្ចឹងថាឥឡូវគោរពពុទ្ធសាសនាចុះគោរពតាមបែបយួនបានទេវាមានប្រកាយរឿងនឹងទៀតឡើយហើយមាន យុវសាមណាខ្មែរក្រមយើងខ្លះសូត្រថយួនដែរហើយព្រោះចង់បានប្រសពយួនហ្នឹងបាទចង់បានថាវិការចង់បានពុតបរិស័ទចង់បានពុតបរិស័ទដើម្បីចង់បានចំណូលចង់បានសេដ្ឋកិច្ចអីនៅក្នុងវត្តកសាងវត្តអញ្ចឹងបាននិយាយលោកសុរិនទៀតលោកមួយអង្គនឹងថាទៀតតែកាលណាវត្តមានលោកក្រ ហើយបើលោកមានវត្តក្រលោកថាអញ្ចឹងបើចង់បើចង់ឲ្យវត្តក្រលោកនឹងបានអីមកទុកក្នុងខ្លួនទៅមិនបាច់ចំណាយ ធ្វើបដោះបដាលកូនចៅឲ្យចេះទេហើយបើថាចង់ឲ្យវត្តមាន លោក នឹងគ្មានអីទេនឹងបានវត្តមាន វត្តមានស្មើនឹងវប្បធម៌គង់វង្សស្មើនឹងយុវជនខ្មែរក្រមទាំងអស់ចេះដឹងនោះអញ្ចឹងបាទ ហើយបើលោកប្រមូលតាមមកកសាងពហិធំធំទេມັນគិតបដោះបដាលទេ យើងកសាងតែវត្តយើងអត់កសាងមនុស្សថ្ងៃក្រោយឃើញតែវត្តនាំគ្នាអង្គុយមើលវត្តទៅអានឹងអញ្ចឹងបាត់អស់ហើយខ្ទុយទៅវិញកុំចាំបាច់អីកសាងវត្តនៅថិតថេហ្នឹង ថែទាំប៉ុណ្ណឹងទៅមិនចាំបាច់គាស់តសឈើចាស់ហើយទៅដូរតសថ្មលក់តសឈើ ចាស់ដែលជាគេដំណើររាប់រយរាប់ពាន់ឆ្នាំនឹងលក់ឲ្យយួន ហើយឲ្យគេសងសថ្មទេ មិនចាំបាច់ទេតកោះចោលអីបាទថែប៉ុណ្ណឹងទុកទៅហើយខំប្រឹងបណ្ដោះបណ្ដាលកូនចៅបណ្ដោះបណ្ដាលឲ្យរៀនសូត្រឲ្យស្គាល់វប្បធម៌ឲ្យស្គាល់ពីតម្លៃឲ្យស្គាល់ពីប្រវត្តិតែកាលណាវាស្គាល់ប្រវត្តិអានេះខ្ញុំកណាចេះតែចង់និយាយថាឲ្យស្គាល់ដូនតារបស់ខ្លួន បើយុវជនមិនស្គាល់ដូនតារបស់ខ្លួនទេអត់ដឹងថាត្រូវទៅណាទេទៅថ្ងៃអនាគតមិនដឹងថាត្រូវធ្វើម៉េចឥឡូវកូនចៅខ្ញុំកណានៅទីនេះគេសួរថាណែឯងមិនបានមានតកូលទាកើតនៅអូស្ត្រាលីមិនក៏តកូលទាហើយអោខ្ញុំដូចជាមកពីកម្ពុជាក្រៅអញ្ចឹងទៅអញ្ចឹងវាទៅវាទៅស្គាល់ដូនតាដើម្បីយកដូនតានឹងទៅប្រាប់គេ ព្រោះមនុស្សយើងតកូលសជាតិនិយាយសពូជមិនចឹងទៀតណាតកូលវាមានពូជមានអំបូលរបស់វាមកពីណា ដូចលោកគីមគូអញ្ចឹងគាត់តកូលគីមទៅមកពីណាអញ្ចឹងទៅណាវាមានពូជអញ្ចឹងហើយមាយាទរបស់យើងមាយាទរបស់ខ្មែរក្រមយ៉ាងម៉េចមាយាទធំរបស់ខ្មែរក្រមគឺស្មោះត្រង់ដូចខ្ញុំថាទូលចឹងអីចេះបែងចែកអំពើល្អនិងអំពើអាក្រក់បំពីចដូនចតារបស់យើងជោគជាំទៅដោយ ការព្រៀនបដៅរបស់ពុទ្ធសាសនា ល់ក្រហមខ្ញុំផងយូរហើយពណ៌អើយពណ៌នេះហើយដែលបងប្រាថ្នាណាមបងថាពណ៌ព្រុកណាស់ថាព្រោះតែស្រឡាញ់ថាមួយជីវិតថាមិនចែកដោយចិត្តបងបងទេស្មួនលិនពណ៌អូនប្រអប់លើផ្កាក្នុងខ្លួន រចន្ទរះពេលមេឃថ្លាស្រឡាំងជាពេញរស្មីជាដួងច័ន្ទតាមួយដែលរាំងក្នុងដួងចិត្តបងឲ្យស្រលូល្អត្រកងក្នុងបីថាក្នុងពលអូនលូសូនសងខាក៏អូបណាំងថាមិនណាយទេជីវ៉ា វតាប្រទានឲ្យពររក្សាពណ៌ក្រហមបងអើយបងថាពណ៌ទៀតហើតើហើយកុំខឹង សូនសងខាក្រអូបណាំងថាមិនណាយទេជីវ៉ាលិនទេវតាប្រទានឲ្យពររាំងសាពណ៌ក្រហមបងអើយបងថាពណ៌ទៀតតែហើយកុំខឹង ងក្បត់ទៀងដូនតាខ្លាយខ្លួនទៅជាសត្វលីរវីក្នុងស្រងរត់ចោលទឹកទេស្រងអទាំងព្រយអកំជាក្រោ ជាបឋមខ្ញុំកណ្ណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតដោយសេចក្តីគោរពជ្រះថ្លាដល់គង់ខ្ពស់នៅលោកសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់ពធារានធិរៈគ្រប់ព្រះអង្គដោយសេចក្តីដោយគោរពជ្រះថ្លាសូមចម្រើនពរលោកលោកស្រីនិងកញ្ញាញោមពុទ្ធបរិស័ទទាំងអស់ដែលកំពុងតែទស្សនាការ live ផ្ទាល់ផ្សាយជីពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រមវត្តរតនារាមទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីជាទីរាប់អាន ថ្ងៃនេះគឺថ្ងៃសៅរ៍1100ខែភទ្របទឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី2ខែតុលាឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីពិភាក្សាស្ដីអំពីសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិជនជាតិដើមតែងតែមកជួបគ្នានៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យវិទ្យការរបស់យើងយើងតែងតែនាំយកនៅវេទ នៅវាគ្មិនរបស់យើង ដែលមកអំពីផ្សេងផ្សេងគ្នា ជាពិសេសគឺវាវាគ្មិនប្រចាំនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺទី1សូមស្វាគមន៍បងគីមគូ ដែល ជាទីប្រឹក្សានៃមជ្ឈមណ្ឌលលោកធរកម្មជាក្រមវត្តរតនារាមរបស់យើងហើយនៅសូមទី2សូមស្វាគមន៍យុវជនចៅសារ៉ាត់មកពីខាងដែនដីកម្ពុជាក្រមទីក្រុងទួលតមោកអញ្ចឹងណាហ្នឹងហើយអូខេ ថ្ងៃនេះយើងប្រហែលជាបងផេនគាត់ចប់រវល់កិច្ចការងារហើយមិនបានចូលរួមប៉ុន្តែឲ្យគាត់ចូលរួមពីតាមក្រោយប៉ុន្តែពេលវេលារបស់យើងវាត្រូវតែដំណើរការទៅមុខហើយយើងមិនអាចនៅចាំបានអឺវេទិការបស់យើងនឹងធ្វើដំណើរការតទៅមុខដូចតទៅនៅក្នុងប្រធានបទនៃការពិភាក្សារបស់ យើងយើងតែងតែបកតអារម្មណ៍ទៅលើការសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិស្តីអំពីសិទ្ធិជនជាតិដើម មេតិកាវេទិការបស់យើងគឺផ្ដោតអារម្មណ៍សំខាន់ទៅលើចំណេះដឹងនៃការសិក្សាអំពីច្បាប់នៃសេចក្តីប្រកាសរបស់អង្គការសន្តិជាតិរបស់យើងនឹងគឺមានសារៈសំខាន់ណាស់ពីព្រោះជនជាតិដើម គឺជាជនជាតិដើមខ្មែរក្រមរបស់យើងគឺបានមកតាំងទីលំនៅនៅដែនដីកម្ពុជាក្រមមុនគេហើយហើយយួនហ្នឹងគេបានបកស្រាយថាខ្មែរហ្នឹងមិនមែនជាជនជាតិដើម ទេខ្មែរគឺជាជនជាតិជនជាតិភតិច ដូច្នេះយើងមិនទាន់បានចូលក្នុងការពិភាក្សានៅឡើយទេយើងពិភាក្សាទៅលើអត់អារម្មណ៍ឬក៏រាយការណ៍អំពីស្ថានភាព COVID-19 នៅខាងទីក្រុងទីទីនេះរដ្ឋនុញូសាវែរបស់យើងមុនសិនហើយបន្ទាប់មកយើងនឹងឲ្យវេទិកាទៅប្អូនសរ៉ាត់ដែលនៅ ខាងដែនដីកម្ពុជាក្រម យើងធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពប្រជាពលរដ្ឋជាពិសេសគឺ យុវជនផ្នែកខាងកម្មករយើងនឹងមកធ្វើការចំណាក់ស្រុកមកកាន់ទីផ្សេងផ្សេងដូចជានៅក្រុងព្រៃនគរនៅក្រុងទួលតមោកដងណៃអីជាដើមហ្នឹងដើម្បីឲ្យពួកគាត់ហ្នឹងបានរាយការណ៍អំពីស្ថានភាពពួកគាត់រស់នៅឥឡូវនេះយើងសូមជូនវេទិកាទៅបងគីមគូមុនសិនដើម្បីធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពកូវីដនៅខាងទីក្រុងស៊ីដនីនៃរដ្ឋនិវស័ព្ទរបស់យើងសូម